ឆ្ងាយផ្ទាំងយូរ ចកចៃឆាំបានវល់វៃរួមក្តីសង្សារគិតសំគិតក្រុមប្រលឹមប្រលំយំអិនសំរានថាបាននិបនិតកិនប្រា